ស្រីស្រីខ្លះមករកតលោកទេឥឡូវដឹងតលោកបរិសុទ្ធណូណែទុកចិត្តលោកប៉ុន្តែកុំទុកចិត្តបរិសុទ្ធទៅនៅលោកទេណាសឹកទៅវិញក៏ហោះហើយណាអាត្មាសូមបីតែខ្លួនឯងអាត្មាប្រកាសជាសាធារណៈអញ្ចឹងទៅវិញក៏កុំជឿដែរទៅវិញប្រពន្ធមួយមិនយល់ទេ សុខចិត្តអត់អញ្ចឹងតែបើយោមួយមិនគ្រប់ទេតិចថាចាញ់បោកចុះកុំជឿគ្រូធัวយល់ទេមិនមែនកិលេសអស់ដោយសារក្រន់តែចេះថាទេ លោកខូចលោកអាក្រក់ហ្នឹងក៏គង់មានបើនិយាយពីលោកខូចវិញនៅភូមិមានលោកខ្លះដើរបិណ្ឌបដើតតបាល់បដើណាកូនណេនខ្លះមិនហ៊ានឆ្លងថ្នល់ហ្នឹងយាយយាយស្រីស្រីកដៀតកាត់ថ្នល់ណាប៉ិនគេអត់ប្រកាន់ទេ មាននិកាយ6ប៉ុន្តែនិកាយណាគេគោរពធម៌វិន័យគេធ្វើល្អរបស់គេចឹងទៅណាហើយអ្នកណាធ្វើយ៉ាងម៉េចអានឹងវាជារឿងរបស់គេទៅគេមិនឆ្លោះគ្នាទេគេអត់តោះគ្នាទេអ្នកណាចង់ប្រព្រឹត្តល្អក៏គេទៅខាងនិកាយអ្នកតែត្រួតត្រងធម៌អាសិក្សាចឹងទៅប៉ុន្តែឃើញប្រសង់បួសយូរយូរមានការសិក្សាច្រើនឃើញហើយប្រទេសដែលបួសឆាប់សឹកមានតែពីរទេគឺខ្មែរយើងហើយនិងថៃ ណាខ្មែរយើងហើយនឹងថៃហ្នឹងបួសបញ្ញាប់សឹកណាខ្លាចហួសពេលការប្រពន្ធណាមូលហេតុឆាប់សឹកនេះវាមានចំណុច2ដែលអាត្មាពិចារណាមើលទៅអឺទី1យើងអាចនិយាយបានថាការចាញ់បោកកាមគុណអញ្ចឹងក៏បានណាពីព្រោះស្រីស្រីឥឡូវមិនបានទេមែនទេណាអាត្មាគិតថាសម័យព្រះសនុកបួសជាងឥឡូវព្រោះសម័យព្រះមិនសូវមានម៉ាក់កាយដូចឥឡូវទេ សម័យព្រះមិនងាយមានពេលជួបគ្នាទេឥឡូវនេះនៅ ក្នុងមុងក៏គេទេជួបគ្នាបានដែរដូច្នេះរឿងនេះត្រូវតែលោកអបសុកមែនទេមែនទេបតោសលោកពេកក៏មិនបានដែរសំលៀកបំពាក់មកវត្តមកអារាមនឹងស្រីឲ្យស្រួលស្រួលមិនបានទេធ្វើឲ្យលោកសលាវភ្នែកអស់ហើយកុំបតោសទៅលោកពួកលោកក៏នៅមានកេលេសណា ព្រះអង្គឲ្យសង្រួមព្រះអង្គឲ្យប្រយ័ត្នមិនមែនថាឲ្យតែបួសនឹងវាសិតតែអស់កិលេសឯណាញាតិញោមខ្លះគាត់ឆ្ងល់រហូតដល់រាល់ថ្ងៃមាននៅអូស្ត្រាលីមួយឆ្ងល់សួរអាត្មាហីឮតែលោកបួសកាត់ថ្វាយព្រះមែនណាគាត់នៅសួរអញ្ចឹងណាចង់ទៅសួរលោកឥឡូវសួរថាកាត់អានៅណាតាមពិតកាត់ហើយតើអាត្មាអីកាត់អស់ហើយកាត់កញ្ចក់កាត់សក់អីហ្នឹង ហួសពីហ្នឹងមិនកាត់ទេណាកាត់កិលេសកាត់ចិត្តកាត់ចិត្តជាប់ចម្ពាក់ក្នុងសម្ភារៈផ្សេងផ្សេងអាហ្នឹងចាស់ក៏ឈ្មោះថាកាត់ដែរប៉ុន្តែវាកាត់តាមចំណែក ដែលអាចកាត់កាត់បាន ពីព្រោះកិលេសវាមាន3ថ្នាក់វាមានអនុស័យកិលេសកិលេសថ្នាក់ទាបអូសំទោសថ្នាក់ល្អិតដែលយើងមិនអាចមើលឃើញកិលេសថ្នាក់កណ្ដាលវាកើតអាស្រ័យនឹងផ្លូវចិត្ត វិតកមៈកិលេសកិលេសធំដែលចេញមកតាមកាយតាមវាចាណាដូច្នេះរឿងការប្រព្រឹត្តកន្លងរឿងដែលអាចប្រព្រឹត្តខុសមិនថាសម័យណាទេញាតិញោមលោកចង់សឹកក៏មិនមាន សម័យណាទេសម័យព្រះក៏មានលោកចង់សឹកដែរប៉ុន្តែវាតិច សម័យព្រះអង្គដោយសារអ្នកសម្រេចគុណធម៌ច្រើន ហើយស្រីស្រីមិនសូវញ៉ាយលោកអេសម័យនោះគ្មានពីណាដែលទេទូរស័ព្ទរស់លោកទេសម័យព្រះនោះ អាត្មាវិញបើទទួលទូរស័ព្ទស្រីស្រីវិញអូប៉ុណ្ណេះតែខ្ជិលនិយាយជាមួយតើណ៎មិនអួតទេណាប៉ុណ្ណេះតែខ្ជិលនិយាយទេបើញ៉ែដែរនោះបែររបូតស្បងហើយណាស្រីស្រីខ្លះមករត់តលោកទេឥឡូវដឹងតលោកបរិសុទ្ធណ៎អ ណាទុកចិត្តលោកប៉ុន្តែកុំទុកចិត្តបរិសុទ្ធទៅនៅលោកទេណាសឹកទៅវិញក៏ហោះហើយណាអាត្មាសំបីតែខ្លួនឯងអាត្មាប្រកាសជាសាធារណៈអញ្ចឹងទៅវិញក៏កុំជឿដែរទៅវិញប្រពន្ធមួយមិនយល់ទេសុកចិត្តអត់អញ្ចឹងតែបើយកមួយមិនគ្រប់ទេតិចថាចាញ់បោកចោះកុំជឿគ្រូធัวយល់ទេ មិនមែនកិលេសអស់ដោយសារក្រន់តែចេះថាទេ មិនមែនមនុស្សអាក្រក់ទល់តែមិនចេះនិយាយធัวទេ មនុស្សចេះនិយាយធัวក៏អាចចេះធ្វើអាក្រក់ដែរអញ្ចឹងការទុកចិត្តនៅក្នុងโลกនេះក្រៅពីព្រះអរិយបុគ្គល គួរតែទុកចិត្តលើ ខ្លួនឯងប្រសើរជាងកុំឲ្យវាខកចិត្តណាសូម្បីលោកគ្រូសាមសុជានឹងក៏ដោយកុំទុកចិត្តជាពិសេសផ្ដាំស្រីស្រីគ្រប់គ្នាកុំទុកចិត្តហ្នឹងណាពីព្រោះ កិលេសដូចជាភ្លើងឆេះប្រេងអញ្ចឹងសុកចិត្តអត់ឆេះបើកាលណាឆេះមិនឆ្អែតនឹងអស់ទេនិយាយដូចលេងប៉ុន្តែស្ដាប់មើលឧទាហរណ៍ថាចង់ដឹងរឿងគេបើយកប្រពន្ធស្គមចុះប្រពន្ធថតនោះវាមិនណាអនាងថតបាននាងសចុះនាងខ្មៅនោះមិនវាមានដូចគ្នាណាអញ្ចឹងចិត្តនឹងវានៅតែអញ្ចឹងអញ្ចឹងមានមានមួយហើយចេះតែមាន មួយទៀតទេអញ្ចឹងដល់អត់អញ្ចឹងដូចស្រួលណាវាមានតែការប្រៀបធៀបធ្វើអីមែនទេ សួរលោកបើមិនជឿហ្នឹងវាមានទៅសម័យធ្វើអីដែរណាអញ្ចឹងផ្ដាំស្រីស្រីទាំងអស់អង្គអូស្រីស្រីទាំងអស់គ្នាថា ក្រន់តែគិតថាអូរលោកឯងពីព្រោះលោកនឹងបរិសុទ្ធថាបរិសុទ្ធតាមពេលនៅលោកនឹងទេអស់ស្បងអស់ជីវរទៅ អាចស្រង់ដើមក៏បានដែរយល់ទេយល់ទេ ចុះវាអត់យូរអាត្មាថានឹងថាលោកមុនមុនទេមិនថាលោកឥឡូវនេះទេណាហ្នឹងហើយចឹងទៅដូច្នេះរឿងនេះមិននិយាយថាអូនិយាយទាំងបង្អាប់ខាងណាមួយអត់ទេប៉ុន្តែ ការដែលយើងអាចបួសបានត្រូវតែទទួលស្គាល់ជាគុណសម្បត្តិដែលអាចបួសរក្សាសាសនាបានទៅណា យើងជួបគ្នាដោយបំណងល្អ ជួបគ្នាដោយសុចរិតធម៌ផ្ដាំកណាគ្រប់ព្រះអង្គចឹងទៅខ្ញុំកណាតាំងចិត្តតាំងពីតូចរហូតមកដល់ពេលនេះ ពីបួសហើយមកផ្ដាំញាតញោមផ្ដាំញោមខ្លួនឯងចឹងថាអឺមិនឲ្យញោមព្រួយរឿងហ្នឹងទេ បើអាត្មាចង់បានប្រពន្ធគឺសឹកសិន ទៅដើររួជាកុហកវិញអត់យោនាងណា ដែលស្គាល់ពីលោកទេដែលស្គាល់ជាស្រេចនៅលោកនេះអត់យោនាងឯងសោះឡើយហ្នឹងហើយ គឺថាប្រសិនបើទេណាពីព្រោះភ្នែកលោកមើលស្រីស្រីមិនប្រកែទេមើលមិនប្រកែទេលោកប្រកែមើលតែកពីទេណាអញ្ចឹងហើយបានជាលោកទឹកទៅវិញប៉ះតែមេម៉ាយមេម៉ាយរឿងអីរឿងវាអត់សូវដឹងរឿង ហើយនៅពេលណាដែលគេមកវត្តអ្នកណាយកចរិតអាក្រក់មកបង្ហាញយើងគេត្រូវតែងខ្លួនគេត្រូវរៀបអចំអរិយាប័តរៀបបាយរៀបអីមកត្រូវតែប្រើធ្វើអរិយាប័តសមរម្យណាមានពីណាយករបៀបមិនសមរម្យមកបង្ហាញយើងដូច្នេះយើងមាន បានទៅស្គាល់ដល់ផ្ទះគេណាមិនចឹងណ៎មែនទេនឹងហើយស្គាល់គេមិនបានទេ ច្រើនហើយ អ្នកទៅវិញមកប្រាប់អាត្មាវិញថាខុសអស់ ខុសអស់បើនៅកំឡោះល្អដែរណាប្រពន្ធធ្វើម៉ែឲ្យខ្ញុំណាមិនជឿម៉ែមានកូនសិស្សអីសឹកទៅច្រើនហើយទីបំផុតមកតត្អូនហ្នឹងខុសអស់ខុសអស់ហ្នឹងពីព្រោះអាត្មានិយាយដូចលេងប៉ុន្តែឲ្យញាតិញោមគិតអញ្ចឹងបានរឿងហ្នឹងញាតិញោមត្រូវអាណិតលោកផងមែនអាត្មាអាណិតលោកមែនណោះអាណិតទាំងខ្លួនអាត្មាទៀតណាណាអញ្ចឹងបានយើងមានប្រពៃណីយើងមានវប្បធម៌យើងមានវត្ត យើងមានបែបបត់សម្រាប់ធ្វើ យើងមកវត្តមកអារាមនៅពេលដែលយើងមកបន់មកទៀនគួរស្លៀកពាក់របៀបខ្មែរ បើរបៀបខ្មែរគេត្រូវមានកម្មាមាន អីជួនកាលនោះទៅតាអាខោខោកបយមួយនោះអត់មានកម្មាមានអីចុះដោះជើងដោះដៃទៅធ្វើម៉េចអញ្ចឹងណាអាត្មាព្រួយបារម្ភជំនួសណាអីបើតាមប្រពៃណីខ្មែរយើងមានកម្មាមានអីហ្នឹងការពារខ្លួនយើងបានមែនមែន យល់ទេស្មែមិនបាញ់និយាយចំទេហ្នឹងហើយហើយបើថាអាវនៅវាកធំពេកមានកម្មាប៉អីឈៀងចេះមកក៏វាក្រនបើដែរវាមិនធ្លាក់សយេះទៅក្រោមពេកយល់ទេអាណិតលោកគូអាណិតលោកដែរពីព្រោះលោកអ្នកបួសមិនខុសពីគោដែលគេបង្ខាំងក្នុងក្រោលស៊ីទៅច្បើងទេអញ្ចឹងហើយចេញមកវិញស្មៅមួមមកស៊ីបានអស់ មូលហេតុហ្នឹងហើយដែលអាត្មាថាទៅវិញបានប្រពន្ធច្រើនតែម៉ាយនោះអីស្ដាប់អញ្ចឹងទៅថាអាត្មាហ្នឹងអីក៏មត់ដាច់ម្លេះថាក្រាន់តែនិយាយឲ្យគិតជួនកាលយើងទៅនឹងយើងមិនចង់ធ្វើបាបលោកទេតែយើងទុកចិត្តលោកពេកយើងទុកចិត្តលោកពេកគិតថាលោកនឹងស្ងប់ហើយស្ងៀមហើយយើងចិត្តតែញេះញោះញេះញោះមួយលោកទៅដល់លោកឯណោះក្នុងវិន័យព្រះអង្គថាម៉េច ព្រះអានន្ទសួរព្រះអង្គថាតើកប់3ប្រតិបត្តិជាមួយមេត្តាក្រាមយ៉ាងម៉េចព្រះអង្គថាកុំមើលមកណាមិនបានមកមើលថាវាចង្រៃដែរណាណាអត់ខ្សែទេបានឆក់អាក្រក់ណាស់ណាណាហើយហើយព្រះអានន្ទសួរទៀតចុះបើជ្រុលជាបានមើលហើយព្រះអង្គថាម៉េចកុំនិយាយរអេគ្រាន់តែនិយាយរហ្នឹងក៏បាក់ដែរណាអហើយបើ អនន្តសុទេពចុះបើជ្រុលជានិយាយរស់ហើយថាត្រូវតាំងសតិឲ្យមមណាពាក្យថាតាំងសតិឲ្យមមហ្នឹងវាមិនមែននិយាយតែប៉ែរហូតទេឥឡូវនេះបានធម្មកថាល្អល្អប្រសង់ចេះដឹងច្រើនច្រើនអញ្ចឹងអាត្មាជាព្រួយជំនួសព្រួយខ្លួនឯងក៏ព្រួយជំនួសព្រះអង្គគ្រប់អង្គក៏ព្រួយព្រួយមិនទេបរៀនបរៀនធัวមានគេសាកសួរធัวអាមុនដំបូងគេសួរទេខ្ញុំណាសុំលេខទូរស័ព្ទ ដើម្បីสนุกទេសួរធัวឧទាហរណ៍ទៅណាមុនដំបូងទេសួរតាមកម្មវិធីក្នុងប៉ខ្ញុំចង់ច្បាស់ជាងនឹងសុំលេខឯកជនឧទាហរណ៍មិនដឹងមិនទេណាព្រោះសួរក្នុងប៉ោះជួនកាលវាមិនបានច្បាស់ណាសេចក្តីស្នេហាកើតដោយហេតុពីរព្រះអង្គសម្ដែងថាទី1 ពេសន្និវេសេនៈឬក៏សន្និវេសិហៈដោយ ការធ្លាប់រួម អាស្រ័យគ្នា ពីមុនមកទី2ដោយបច្ចុប្បន្ននេះល្មមទេមិនបាច់ស្អាតទេ ចាស់បន្តិចក៏ដោយឲ្យតែស្និទ្ធស្នាលស្និទ្ធស្នាលស្និទ្ធស្នាលល្អហើយបន្តិចល្អហើយយល់ទេយល់ថាម៉េចអីអីអាត្មាអាត្មានិយាយនេះញាតិញោមគិតថាម៉េចអាត្មានឹងខលណាស់ទៅនិយាយចឹង ណាតាមពិតមនុស្សខលនឹងមិនសូវអីទេជួនកាលមើសមើសកេះឆ្នាំងបាយធ្លុះណាណាពូអាត្មាគឺល្បីតែសឹកនឹងប្រហែលដងហើយ2ឆ្នាំមុនល្បីថាអាត្មាសឹកឯកាប្រពន្ធទៀតណាឆ្នាំទៅមិញសឹកនៅម្ពិញល្បីចឹងមកពីអាត្មាចេះនិយាយជើងចឹងចឹងគេថាលោកនោះមិនយូរទេហ្នឹងហើយប៉ុន្តែនិយាយនេះដើម្បីដាស់តឿនខ្លួនឯងផងគ្រូធោះគ្រោះថ្នាក់ គ្រោះថ្នាក់បំផុតរបស់គ្រូធัวអាត្មាប្រាប់ល្បិចខ្សោយរបស់គ្រូធัวដោយអាត្មាធ្លាប់និយាយម្ដងហើយថា ស្រមោចច្រើនតែងាប់នៅក្នុងពីងចាំហ៎ចាំហ៎ណាហ្នឹងហើយគេកម្រឃើញថាស្រមោចងាប់ នៅក្នុងពីងអំបិលហ្នឹងហើយគ្រូធัว ឬក៏ប្រសងនេះគ្រោះថ្នាក់និយាយប្រុសហ្នឹងគ្រោះថ្នាក់ដោយសារតែផ្អែមទេបើនាងណាកញញកញ្ញាំងកញើកញោមដល់អីទេណាព្រោះតែនាងណាបរៀនធัวយូរទៅចេះទៅចេះទៅពីមុនចេះថ្វាយអង្គមក្រោយមកថ្វាយអង្គមសំទៅសំទៅការពារខ្លួនទៅលោកគ្រូធัวនោះណាវាវាមិនអាចទប់នឹងសេចក្តីល្អរបស់គេបានអញ្ចឹងណា វាជាប្រៀបឯងក៏អ្នកធัวហើយបើបានប្រពន្ធអ្នកធัวប៉ុណ្ណឹងដែរដូចម្យ៉ាងសំនឹងអារឿងសំនឹងហើយដែលគ្រោះថ្នាក់នោះជំរាបកណាគ្រប់ព្រះអង្គថាឃើញសំនឹងឃើញមិនតាន់អស់ទេ ទីបំផុតណាអ្នកធัวរោប្រពន្ធចាញ់អ្នកដើរលេងទេមែនតើអ្នកដើរលេងគេដឹងថានាងនេះមិននាងនោះមិនគេដឹងអស់ឯងនេះឃើញតែល្អ ឃើញតែល្អគេមកវត្តផ្លេតនោះទីបំផុតទៅมันស្ដាយក្រោយអញ្ចឹងបានប្រពន្ធសក្រាចចាស់ចាស់ប៉ះតែប្រពន្ធបកាយជេរបចោអេភាកច្រើនមិនទាំងអស់ទេថ្មស្កលសក្រាចចាស់ចាស់ដែលបោះយូរយូរប៉ះប្រពន្ធច្រើនតែកាចដល់កាចដល់គេសល់នៅនោះរអីមិនឃើញវាមិនរមរលោណ៎គ្រូតាអាត្មាមួយ នៅខេត្តព្រៃវែងជាគ្រូរបស់គ្រូអាត្មាទៀតអញ្ចឹងហៅអាត្មាហៅគ្រូតាគាត់ជាគ្រូសមណៈគ្រូកម្មដ្ឋានបរិញ្ញាកម្មដ្ឋានអូតាំងពីដើមមកកុំនរណានិយាយរឿងស្រីស្រីអីខ្ពើមមកនិយាយទេមកនិយាយហ្នឹងហើយខ្ពើមអាយុ50ប្លាយទៅហើយស្រាប់តែមាន ក្រមុំចាស់មួយណាយកចង្ហាន់មកដល់គោះទ្វារបន្ទប់លោកហើយលោក ស្អប់ណាស់នៅណាមកដល់កត់អីជាពិសេសស្រីស្រីដេញឲ្យទៅសាលាឲ្យទៅសាលាកុំមកណាគូហើយអញ្ចឹងទៅលោកអត់ចេញនាងនៅអង្គុយហ្នឹងអត់ទៅណាទេដល់លោកបើកទ្វារឃើញអញ្ចឹងបិទវិញអត់ទៅសាលាកុំនៅហ្នឹងអត់ទៅទេនៅហ្នឹងនៅហ្នឹងណាដល់ហួសចង្ហាន់អញ្ចឹងទៅទៅផ្ទះវិញស្អែកមកទៀតណាលោកតាមិនមកឆាន់នៅហ្នឹងណានៅយូរយូរទៅយូរយូរបានលោកបើកទ្វារមកលោកថានេះតែមិនទៅអញវាយ ណាអីនាងនោះថាវាយវាយទៅណាវាយវាយទៅបានលោកប្រើលោកនេនឲ្យទៅយកបំពត់មួយមកមែនបើលោកកាចនោះវាយមែនវាយបំពត់ក៏ទៅបំពត់ប្រហែលប្រវែង1ម៉ែត្រវាយឡើងប្រហែលនៅសល់មកគក់ទេវាយមែនវាយនាងនោះហូរទឹកភ្នែកឲ្យច្រោកប៉ុណ្ណឹងញឹមហ្នឹងហ៎ ហើយលោកក៏បិទទ្វារវិញទៅមកទៅរហូតដល់មករហូតត្រំបានក៏ទទួលទៅប៉ុន្តែពេលវ័យហ្នឹងនាងហ្នឹងបានបញ្ចេញពាក្យមួយម៉ាត់បានត្រូវថ្មងប៉ុណ្ណេះហើយចាំមើលអញជីកក៏តែឯងដល់បានថាឲ្យលោកលឺទៀតមករាល់តែថ្ងៃណាដល់មកដល់ថ្ងៃមិនដឹងស្អីលោកវាកើតចិត្តអាណិតគេអីនាងនេះឯងស្ដីមិនក៏វាមិនថាអីក៏វាមិនថា វ័យក៏មិនថយបែបគូកម្មឯងហើយយ៉ាង មានអីត្រេះត្រោះត្រេះត្រោះដាក់ថ្ងៃសឹកដល់តែដាក់ថ្ងៃសឹកកូនចៅ កូនសិស្សកូនគុននឹងមកវងលោកគ្រូហើយកុំសឹកអីវាមិនល្អទេ វាមិនស្រួលទេមិនស្រួលទេកណាឆ្លងកាត់ហើយកូនសិស្សក៏ហោះក្តីលោកក្តីលោកមានកូនសិស្សច្រើនណាស់ ចុះលោកបរៀនឡើង40ចិត្តចិត្ត30ឆ្នាំជាងនោះបរៀនតាំងពីអាយុ20ជាងរហូតដល់អាយុជាង50នោះកូនសិស្សអ្នកធំក៏មានអ្នកតូចក៏មានណាដល់គេខត់គេអង្វរកណាទៅមុនហើយផ្លូវនឹងមិនស្រួលទេអាត្មានិយាយតាមពាក្យលោកឯងកុំថាអាត្មាខិលហ្នឹងហើយបានលោកថាពីអស់នឹងអញបរៀនឯងទេអញអ្នកបរៀនឯងតើប៉ុន្តែវាអញ្ចេះ គ្នានឹងវាធ្លាប់អស់ហើយជិះអាទេសភ្លើងជិះយន្តហោះជិះស្អីស្អីគេធ្លាប់អស់ហើយឯនៅតែមកផ្លូវនោះណាលោកថាអញ្ចឹងដល់ថាអញ្ចឹងមកពីណាខត់កើតទៀតអញ្ចឹងណាមនុស្សដែលមិនសូវចេះធัวគេสนุกបយលទេជួនកាលតែមនុស្សដែលចេះហើយមិនដឹងពីណាទៅបយលទេបយលថាអញចេះហើយឃើញទេអញដឹងហើយមែនទេណា ចឹងសឹកទៅសឹកទៅមិនយូរប្រហែលសែនមានបានការអីសែនដល់សែនហើយបានប្រហែលមួយអាទិត្យបដើគ្នាទៅវត្តដល់តែបដើគ្នាទៅវត្តដើរដល់ពាក់កណ្ដាលផ្លូវនិមន្តដបងនាងនឹងកាន់ស្រាក់ដើរពីមុខក្រោយមកក៏ដើរពីក្រោយដាក់ស្រាក់ចុះស្រែកអូយូចុកពោះណាអូយូចុកពោះណាដួលបកាច់ដល់ហ្នឹងទៅឯនោះភ័យប្រពន្ធឈឺនោះហ្នឹងមើលមើលមើលដើររួចទេ បាត់ចាំបងគ្រារួច ដល់ចឹងដាស់អត់រួចទេដល់ហើយឲ្យគ្រាមកខាងចូលអូយដាស់អត់កើតទេហើយបានឲ្យអ៊ីវកហ្នឹងដល់ជីកកទៅបាន4 5ម៉ែត្រសើចបដ ாய் សើចហាខែងឈឺឯមិនសើចខ្ញុំថាឲ្យថាតែជីកកតាឯងជីកតតាឯងហើយជីកកដល់បានណាគេសងសឹកវ័យគេនោះ ចឹងបានថាទឹកហូររិចរិចលេងអីរិចថ្មស្ដាប់ពាក្យអង្វរលេងអីអាណិតកុំខ្លាំងមិនខ្លាំងទេអញ្ចឹងកិច្ចការពីប្រសើរជាងជាបាទអញ្ចឹងបានព្រះអង្គរៀបចំសម្រួលនឹងគឺថាជាមួយមេត្តក្រៀមនឹងគឺព្រះអង្គឲ្យប្រយ័ត្នឲ្យសម្រួមឲ្យប្រយ័ត្នអាចថាមិននិយាយបានក៏មិននិយាយទៅខ្វះអីក៏មុំក៏មុំធ្វើច្រឡំលេខចូលអាត្មាទៅញយមិនខ្វះតែច្រឡំថាច្រឡំអញ្ចឹងទៅ ណាមើលកុំបាត់ដបងណាហ៊ានទេអាត្មាមួយអត់ទេពីព្រោះអាត្មាដឹងថា អាត្មាក៏ជាចិត្តកំឡោះមួយរូបដែរដូច្នេះវិធីដ៏ប្រសើរបំផុតដើម្បីរក្សាខ្លួន គឺក្រន់តែមិនស្និទ្ធស្នាលអញ្ចឹងការមិនស្និទ្ធស្នាល គឺជាមុនសម្រាប់ការពារខ្លួនកុំថាំងដើម្បីប្រោសប្រោសមិនស្រួលលងខ្លួនឯងទេជឿទេហើយជឿថាអាត្មានឹងថ្ងៃក្រោយអត់សឹកទេប៉ុណ្ណឹងហើយក៏ដោយកំថន់ជឿ មានការប្រកាសពីរឿងឲ្យទៀនដូចជាពេលនេះញាតិញោមជើញមកដូចជាមិនបានណោយអីទេ ស្ដាប់ធម៌នេះ ដូចជាមិនបានលោក4អង្គនេះ មានស្អីចែកឲ្យទេ មានតែអស់500ទៅ1000រៀលទៀតផងមែនទេមែនទេអស់ហេមានអស់ហេហ្នឹងហើយប៉ិនតែអស់ហើយអន់ចិត្តឬក៏អស់ហើយសบายចិត្ត ណែដែលសាសនាដតីធ្វើវាអត់ដូចអត្តនងអាត្មាភាព គ្រប់ទៅកន្លែងទៅសំដែងធម៌បើនិយាយពីរឿងនេះ គឺថាមានសភាពក្លាហានក្នុងការនិយាយប្រសិនបើប្រកាសថាញាតិញោមអញ្ជើញមកស្ដាប់ធម៌ស្ដាប់រួចហើយចែក5 5000ម្នាក់ទេមិនចេញទេ ពីព្រោះមុខគេមកគេមិនមកដើម្បីលោកឯងទេគេមកដើម្បី5000តែនេះ អត់មានប្រកាសថា បាន5000ឬ10000រៀលទេក៏ប៉ុន្តែនៅតែមកសាំងឡានខ្លួនឯងម៉ូតូដប់ក៏ចេញខ្លួនឯងមធ្យោបាយគ្រប់យ៉ាងខ្លួនឯងទាំងអស់មកដល់ហើយឈៀតឆ្លៀតដក4 500ទៅ1000 2 3000ចូលប៉ុនផង ចូលលោកទេសទៀតអង្គុយស្ដាប់ធัวយ៉ាងញញឹមទៀតរឿងអស់ប៉ុន្តែអស់ហើយសบายចិត្ត អញ្ចឹងអ្នកមិនចេះធ្វើបុណ្យមិនយល់សេចក្តីសុខរបស់អ្នកធ្វើបុណ្យទេមែនទេមែនទេហ្នឹងអាហើយគេបន្តថាអូយមកពីធ្វើបុណ្យពេកហ្នឹងណាបានជាវាក្រអឺអាត្មាថាលុយដែលញាតញោមចូលប៉ុនមិនស្មើនឹងលុយទូស៊ីការគេទេលុយដែលចូលប៉ុនមិនស្មើនឹងប្រើ សម្រាប់ជក់បរិយឬអានឈើទេប្រើ អត់ប្រយោជន៍ច្រើនណាស់ មែនឬមិនមែនចូលប៉ុន5000ចូលបាន2000ចូលបាន10000ចូលបានកឋិនមហ៊ុន10000ចូលបានស៊ីការគេយ៉ាងហោច5ដុល្លារទៅ10ដុល្លារមិនត្អូញផងឃើញទេមែនឬក៏មែនឲ្យតែកលែងចម្រើននឹងចេះតែតោះប៉ុន្តែញាតិញោមអ្នកធ្វើប៉ុនមានចេះតោះណាតោះដែរញាតិញោមអ្នកធ្វើប៉ុនតោះដែរបើតោះចាំតែមកតើណោះណា តាមពិតអ្នកទាស់នឹងអ្នកធ្វើបន់ឬក៏អ្នកមិនធ្វើបន់អ្នកមិនធ្វើបន់ដែលព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងធ្វើទាននេះ គឺដោយប្រតិកករណាជាទីបំផុតពីព្រោះព្រះអង្គជ្រាបគ្រប់ហេតុទាំងពួងថា របស់ទាំងឡាយ ជារបស់មានវិញ្ញាណក្តីអត់វិញ្ញាណក្តីទាំងខ្លួនយើងក្តីត្រូវតែវិនិច្ឆ័យត្រូវតែបាត់បង់អត់មានអ្វីជារបស់ខ្លួនទេ ដូច្នេះមនុស្សដែលចាក់ចេញពីផ្ទះដោយដៃទៅទេទៅសាងផ្ទះថ្មីពិតជាកំសត់អញ្ចឹងមុនពេលដែលផ្ទះនេះវាត្រូវត្រុតត្រោមដោយកណ្ដៀកោកណ្ដោកាត់ទៅឲ្យម្ចាស់ផ្ទះនឹងខំរកទ្រព្យសម្បត្តិនឹងដូរជារបស់អីដែលជាប់ខ្លួនបានជាមាសជាប្រាក់ចឹងទៅពីព្រោះយើងទៅនៅកន្លែងមួយទៀតនៅស្រុកឆ្ងាយមិនអាចលើកផ្ទះនឹងទៅរួចទេរូបកាយកំពុកនេះនឹងត្រូវខ្ទេចអស់ហើយបើចូលព្រះអគីតែ2ម៉ោងទេខ្ទេចហើយ នៅទេ កុំតែបលត់តន់កុំអីគ្មានធាតរើសទេបើកប់ដី10ឆ្នាំឡើងលើក៏អស់ដែរសັບពាំងបហាយកៈមនីយេសុអេតាំងអាទាយកចតិនៅពេលដែលយើងទាំងឡាយត្រូវលះបង់នៅអវ័យអវ័យហើយទៅអវ័យដែលយើងយកបានទៅមានតែបុណ្យកុសលអញ្ចឹងព្រះអង្គគិតសុខទុកយើងណាមិនមែនគិតសុខទុកយើងតែកំពុងរស់នេះទេ ព្រះធម៌សម្រាប់យើងរស់ព្រះអង្គសម្ដែងហើយដូចជាប្រយោជន៍បច្ចុប្បន្នឧទ្ធានសម្បទាឲ្យប្រឹងប្រែងរកទ្រព្យសម្បត្តិអារកសម្បទាឲ្យថែរក្សាទ្រព្យសម្បត្តិសមៈជីវិតាចាយវាចេះគិតចេះគូកល្យាណមិត្តតារាប់រាប់អានមិត្តល្អនេះសម្រាប់បច្ចុប្បន្នរស់នៅដោយស្រួល រឿងទ្រព្យសម្បត្តិមិនឲ្យខ្ជិលទេដូចជាអលវកយៈសួរព្រះអង្គថាតើបុគ្គលធ្វើដូចម្ដេចរាល់ទ្រព្យបានព្រះអង្គថាឧទ្ថាតាវិនតតេធនាំងមនុស្សមិនខ្ជិលខំប្រឹងប្រែងធ្វើការងាររមែងរាល់ទ្រព្យសម្បត្តិបានដូច្នេះព្រះអង្គមិនសរសើរមនុស្សខ្ជិលទេឲ្យមនុស្សខិតខំប្រឹងប្រែងរាល់ទ្រព្យសម្បត្តិដែលជាប្រយោជន៍ជាន់ក្រោមថ្នាក់ក្រោមសម្រាប់រស់ពីព្រោះកាន់សិលក៏ដោយស្ដាប់ធัวក៏ដោយមកស្ដាប់ធัวនឹងក៏ដោយអត់មានលុយឲ្យម៉ូតូដប់មកបានអត់ អត់ព្រះអង្គមិនសរសើរទេមិនឲ្យក្រឲ្យលហាមដើរទៅខ្ញុំធ្វើតាមព្រះអង្គហើយបានជាអត់លុយងប់ប្រពុតណាបរៀនអញ្ចឹងប្រពុតឲ្យប្រឹងប្រែងមិនឲ្យខ្ជិលថាអូក្តៅពេកធ្វើការមិនកើតតិចពេកធ្វើការមិនកើតឃ្លានពេកឆ្អែតពេកព្រះអង្គតេះដៀលនរណាខ្ជិលមិនខំធ្វើការមិនខំរកទ្រព្យសម្បត្តិព្រះសម្មាសម្ពុទ្ធតេះដៀលប៉ុន្តែក្រោយពីពេលបានទ្រព្យសម្បត្តិមកហើយសួរថាតើទ្រព្យសម្បត្តិទាំងអស់នឹងការពារមិនឲ្យងាប់បានអត់ បើបានមកហើយវារស់នៅរហូតព្រះអង្គមិនបាច់ខ្វល់ទេព្រះអង្គទៅតែឯងទៅប៉ុន្តែចាស់ទេឈឺទេងាប់ទេងាប់បន្ទាប់ពីងាប់ព្រះអង្គដឹងទៀតថាបើអត់បុណ្យពិតជាកំសត់ចឹងព្រះសម្មាសម្ពុទ្ធទ្រង់គិតសុខទុក្ខរបស់សត្វលោកមិនមែនសម្រាប់តែជីវិតនេះទេប្រសិនបើគិតសុខទុក្ខសត្វលោកសម្រាប់តែជីវិតនេះអញ្ចឹងមិនចាំបាច់ឲ្យធ្វើកុសលទេមិនចាំបាច់ឲ្យប្រឹងធ្វើសេចក្តីល្អផ្សេងផ្សេងទេ ដូចយ៉ាងដូចជាអនាថបណ្ឌិកសិទ្ធិញាតិញោមមើលគាត់មានទ្រព្យសម្បត្តិច្រើនណាស់ដោយព្រះអង្គគ្រូអគ្គបណ្ឌិតោសម្ដែងបាញ់មិញអញ្ចឹងគាត់ធ្វើទ្រព្យគាត់នឹងរហូតដល់អស់អីបានទេវតាជួយបំពេញឃ្លាំងមកវិញអីនៅពេលដែលគាត់ធ្វើកវត្តជាតពុនហើយប្រគេនចង្ហានប្រសង់ភិក្ខុសង្ឃហើយគាត់ជ្រះថ្លាចំពោះទាននឹងហើយថ្ងៃក្រោយគាត់ស្លាប់ទៅទៅកើតនៅក្នុងឋានដោះសិតពេលដែលគាត់ត្រឡប់មកលោកនេះវិញណាគាត់អត់បានទៅអើតមើលឃ្លាំងគាត់ទេ មិនថាអូយអាឡ័យទ្រពសម្បត្តិអញពីរបីឃ្លាំងនឹងដល់អត់គាត់ចុះមកដឹងថាចុះមកកន្លែងណាទេអាណាថាបណ្ឌិកទេវបុត្រចុះមកវត្តចេតពុនចុះមកត្រេកអរសាថ្មីទៀតគឺគាត់ត្រេកអរថាអាត្មាអញបានធ្វើត្រូវហើយបុគ្គលដែលប្រសើរខ្ពងខ្ពស់មិនមែនដោយសារទ្រព្យសម្បត្តិមិនមែនដោយសារតកូលទេដោយសារបុណ្យវត្តចេតពុនអាត្មាអញបានធ្វើហើយបានប្រកេនហើយចំពោះឫស្សីទាំងឡាយអ្នកចម្រើនចិត្តវត្តចេតពុនទៅជាទីរីករាយទៅជាទីជ្រះថ្លានៃពុទ្ធបរិស័ទ អញ្ចឹងអ្វីដែលបញ្ជូនគាត់ទៅសុគតិភពមិនមែនទ្រព្យសម្បត្តិដែលនៅសល់ទេគឺទ្រព្យសម្បត្តិដែលអស់អញ្ចឹងមេរៀនដែលឲ្យទានតែមួយគត់គឺជាមេរៀនដែលបង្រៀនយើងរហូតដល់មិនខ្លាចងាប់ញាតិញោមខ្លាចងាប់ទេឬក៏ខ្លាចស្លាប់ជាងហេតុអីបានជាមនុស្សឲ្យទានទៅជាមនុស្សមិនខ្លាចស្លាប់អាត្មាអាណិតអ្នកមានខ្លះដែលគាត់អត់ចេះធ្វើទានអាណិតអូយអាណិតពេលដែលគាត់ចិត្តងាប់មិនដឹងគាត់ស្ដាយមិនទៅណោះខ្លះប្រពន្ធក្មេង2 3ឯណោះ ចឹងហើយបានជាមានប្រវត្តិរឿងរ៉ាវសេដ្ឋីសេដ្ឋីងាប់ទៅកើតពោះថ្លានងាប់ទៅកើតកដោនៅតបោកន្លែងគប់ទ្របទុកនោះដោយសារអីដោយសារมันមានមេរៀនគឺការធ្វើទៀនដូចលោកសេដ្ឋីពេលគាត់ស្លាប់គាត់អត់មានស្ដាយទ្រព្យសម្បត្តិដែលនៅពីព្រោះគាត់ឃើញថាសម្បត្តិដែលគាត់អស់ច្រើនជាងអានៅទៅទៀតអញ្ចឹងសម្បត្តិប៉ុណ្ណឹងគាត់អត់ស្ដាយដោយសារអីដោយសារសម្បត្តិដែលធ្លាប់អស់ច្រើនជាងនឹងអញ្ចឹងរៀនការឲ្យទៀនការឲ្យទៀនរៀនធ្វើបន់ធ្វើកុសលនេះគឺជាការរៀនលះការជាប់ចម្ពាក់ ពេលដែលងាប់ហ្នឹងកុំជាប់នឹងម៉ែវាពេលដែលងាប់ហ្នឹងកុំជាប់នឹងពុកវាពេកប្រយ័ត្នកើតពោះតកែនោះនោះណាទ្រព្យសម្បត្តិទាំងអស់ហ្នឹងនឹកឃើញទៅដល់ប៉ុនដែលធ្លាប់ធ្វើអញ្ចឹងមិននឹកស្ដាយទេណាគឺនឹកថាឥឡូវអាឧទាហរណ៍ចេះយាយខ្ញុំមាន20000រៀល10000រៀលចូលប៉ុនថ្ងៃហ្នឹងអស់ហ่ะនៅ10000រៀលទៀតស្រាប់តែចោលលួចកាបូបហ្នឹងដោយអា10000រៀលហ្នឹងទៅតើញាតញោមកើតទុកព្រោះអា10000ចូលប៉ុនឬក៏10000នៅសល់តើ ញាតិញោមការຕົកព្រោះអា10000ដែលញាតិញោមបរិច្ចាគចូលប៉ុនឬក៏10000ដែលញាតិញោមត្រូវចោលលួចឃើញទេអ្វីដែលជាប៉ុនកុសលមិននាំឲ្យកើតຕົកទេតែអ្វីដែលជាប់ចម្ពាក់ប៉ុណ្ណោះទៅនាំឲ្យញាតិញោមកើតຕົកប៉ុន្តែឲ្យគេចូលទៅដល់កន្លែងសบายចិត្តព្រោះការឲ្យទានមិនងាយសោះឡើយចឹងបានញាតិញោមពុទ្ធបរិស័ទចង់បន្តវេនឲ្យអ្នកកាន់ពុទ្ធសាសនា មានដល់កូនចៅយើងចំនួនក្រោយទៀតទេចង់ទេឬក៏ត្រូវបញ្ចប់ត្រឹមយើងទាំងអស់គ្នា អញ្ចឹងវិធីញាត់ធัวទាំងអស់នឹងចូលទៅកូនហ្មងវាមិនចូលទេវាតលតែមានវិធីអីមួយដូចជាមៀកកបោជាវិសាកបោជានឹងត្រូវបញ្យលកូនមួយឆ្នាំយ៉ាងហោចណាស់ឲ្យកូនចូលវត្តផ្សាយបង្គំស្ដាប់ធัวបានម្ដងអានឹងបន្តិចបន្តិចប៉ុណ្ណឹងពាក្យនិយាយបរៀនកូនចេះចូលវត្តនឹងចេះ ដោះមួកចេះអីតិចតិចចឹងទៅចូលវត្តកំបោះសម្រាមក្នុងវត្តអីតិចតិចមិនអាចបញ្ចូលម្ដងទាំងអស់បានទេពីព្រោះសម័យនេះមិនមែនដូចសម័យពីដើមទេសម័យបារាំងគ្រប់គ្រងខ្មែរយើងជិត100ឆ្នាំប៉ុន្តែបារាំងសេះមិនអាចធ្វើឲ្យជនជាតិខ្មែរយើងបំភ្លេចពុទ្ធសាសនាបានទេពីព្រោះខ្មែរយើងចេះអ្វីៗចេះពីវត្តតែសម័យនេះសាលាឯកជនគេចេញអស់ហើយសាលារដ្ឋក៏មានអស់ហើយវត្តមិនបានបង្កបង្កើតធនធានចំណេះដឹងដល់គេទៀតទេដូច្នេះប្រសិនបើញាតិញោមមិនជួយត្រង់ចំណុចនេះ អាត្មាក៏អស់បាយឆានដែរថ្ងៃក្រោយគេទៅរៀននៅក្រៅលោកនឹងដែរផ្ដល់អីឲ្យគេអត់ឃើញទេហើយឲ្យលោកព្រានបដៅយ៉ាងម៉េចអស់ពីញាតិញោមទៅដូច្នេះរឿងនេះគឺរឿងយើងទាំងអស់គ្នាពីរឿងហៅលោកម្ចាស់ខ្ញុំកណាអីព្រានចេះតិចតិចតិចតិចអីក៏ពាក្យប៉ុណ្ណឹងពិបាកចេះបើពាក្យគេ Hi hello សិតចេះហ្នឹងពាក្យខ្ញុំកណាមិនចេះនិយាយមួយលោកគួចេះទេពាក្យប៉ុណ្ណឹងគួទេហ្នឹងហើយណែជួបលោកជំរាបសួរហ៎ នឹងថ្វាយអង្គមនឹងនមស្ការអីចឹងទៅ